自己在风里挣扎，恋恋红尘让人分不清是真还是假，爱到最后，沉默代替回答，看不穿谎言里谁的泪落下。 来花飞满天，恨不过天涯。痛到最后，让人眷恋，又让人害怕。心躲在冷冷夜风中感受，天与地的落差。不愿做水中的落花，别让谁再为谁牵挂。岁月带不走满身的伤疤。为你。不想做感情的落花，别让心爱恨里挣扎。明天谁的心会浪迹天涯？ ព្រះអង្គខ្ញុំម្ចាស់បានបញ្ជាឲ្យដូនជីរៀបចំការថ្មីលេខ1នៃឆ្នាំនោះទុកក្នុងបន្ទប់ហើយព្រះអង្គសូមយាងចូលមកចូលមកជម្រាបចូលមកសម្រាប់ជម្រាបមនុស្សដែលត្រូវបណ្ដាសាដូនតាទាំងនេះពួកឯងត្រូវតែស្លាប់ទាំងអស់ ឲ្យតែជុលមកហើយអ្នកណាក៏កុំចេញទៅវិញដែរកុំចេញទៅវិញស្រីមិនសាច់ខាងធំយើងធ្វើឲ្យព្រី20ទៅរហូតសុខភាពជីវិតយើងយើងស្លាប់ទៅដាច់ជីវិតខ្ញុំហ៎ខ្ញុំប្រាប់អាក់បាក់មួយដល់លោកចាស់ណាអ្នកដែលស្លាប់មុនគេនោះគឺជាលោកនឹងហើយជប់ព្រាមថ្ងៃដែលយើងមកសម្ភារព្រះមិនអាចដល់ប្រឡាក់ឈ្មោះទេសេនាចាប់ស្រីឈួតនេះចេញទៅ សម្មាសម្ពុទ្ធសូមព្រះអង្គរាជទានទៅផងត្រកូលធិមនៈនេះគឺជាអ្នកម្នាក់របស់វាងយានហារាជការមុនមកវិហិការជាជាង10ឆ្នាំហើយលឺដូនជីលីងថងចំនួនមុននិយាយថាពេលគេទៅតាមដល់វិហិការជាជំងឺតែតែរើឡើងតែតែនិយាយគួរឲ្យខ្លាចធ្វើឲ្យមនុស្សនៅទីនេះភ័យខ្លាចណាស់តែគេអាយុច្រើនហើយមិនអាចដេញគេចេញបានទេក៏រៀបចំឲ្យនៅក្នុងខាងក្រៅរាល់ថ្ងៃបំរើដោយអាហារបុករងចាំដល់ពេលចុងក្រោយមិនដឹងថាថ្ងៃនេះហេតុអីបាច់ជាចេញមកនិយាយផ្ដេសផ្ដាស់ធ្វើឲ្យព្រះអង្គភិតភ័យសូមព្រះអង្គរាជទានទៅដូនជីមិនចាំបាច់បន្ទោខ្លួនឯងទេយើងមិនសម្រាប់មនុស្សនៅក្នុងវិហិការទេសម្មាសម្ពុទ្ធសម្មាសម្ពុទ្ធដល់លេខគេទៅ ប្រយុទ្ធសំសឹកហើយពួកឯងត្រូវទៅស្លាប់ពួកឯងត្រូវទៅស្លាប់ព្រះអង្គសូមជួយពួកឯងត្រូវទៅស្លាប់ងំរឿងខ្លាំងពេកចាប់ទៅ ស្ដេចខ្ញុំដែលនាំនាងមកសម្មាសម្ពុទ្ធដោយសារតែបានប្រពុតនិងដូនតាថារសាមហាឋានជើងរុងរឿងប្រជារាស្ត្រសុខសាន្តថ្ងៃនេះយើងអោបជាប់ចិត្តអរគុណមកអោយធំថ្វាយព្រះជាពិសេសក៏ចង់ឲ្យពលឹងដូនតានៅខាងលើបានស្ងប់ចិត្តថារសាឲ្យមហាឋានយើងរីកចម្រើនប្រជារាស្ត្រសុខសាន្តខាងក្រៅគ្មានសត្រូវខាងក្នុងមិនជ្រួលច្បាំងសំខាន់ថាមហាឋានយើងរុងរឿងប្រជារាស្ត្រសុខសាន្ត ព្រះអង្គរើចេញមកទៅវិញហើយខ្ញុំមិនចង់ឃើញមនុស្សគួរឲ្យស្អប់នោះទេមនុស្សគួរឲ្យស្អប់គឺម្នាក់នោះមកកមកកកកតំនឹងនេះអូនេះអក្រក់មែនមកកក អ្នកប្រុសអ្នកប្រុសអ្នកប្រុសគឺមានអ្នកមានស្ដាយទៅបងស្រីម្នាក់នេះនិយាយម្ដងទៀតគឺមានបងស្រីម្នាក់កំពុងតែឲ្យចំណៃសាក់ព្រៀបបងប្អូនល្អជិះមើលសិនអ្នកប្រុសឆាប់លៀនតាណាមិញគឺគាត់ឲ្យឲ្យឲ្យចំណៃព្រៀប ចាំខ្ញុំផងគ្រូ ស្អាតទេអ្នកប្រុសស្អាតទេពិតជាស្អាតមែនមកឡើងឆាប់ធានឯងឆាប់ធានពួកយើងគេឈប់ហើយអញ្ចឹងពួកឡើងហើយតែគេធ្វើអីទៅពួកយើងអ្នកធ្វើឲ្យចំណេញព្រៀបឲ្យចំណេញព្រៀបហឹម ខ្ញុំដូចជាធ្លាប់ឃើញបើតាមការស្លៀកពាក់របស់ពួកលោកគាត់តែមិនដូចជាមន្ត្រីរាជការទេមើលតែជាអ្នកបម្រើរបស់លោកម្ចាស់ម្នាក់ណាហើយអ្នកនាងប្រកាសមែនសុំសួរអ្នកនាងអូអូធ្វើស្អីហ្នឹងខ្ញុំប្រៃហើយរបស់លោកស្ដេចទៅជួយចាញ់មកហើយជួយចាញ់មកមើលយ៉ាងម៉េចទៅលោកមិនស្អីដាក់ខ្ញុំទៀតទេរំខានដល់គេសំស្លាហើយណាខ្ញុំខត់ទេជប់លោកណាខ្ញុំគ្មានរឿងអ្វីផ្សេងទៀតសត្វទាំងអស់គ្នាតាមសម្រួលចោះនេះហើយចាត់ចាត់ទេ អឺអ្នកនាងអឺអ្នកនាងអ្នកនាងអឺអ្នកនាងនាងទៅរកពុកឈុនໄວទៅខ្ញុំទៅរកពុកលោកប្រាប់គាត់ថាលោកចាប់បាក់បងចាស់ប្រពន្ធតាមខ្ញុំនេះហើយលោកពេញចិត្តនឹងដុំជីដែលមួយទុកសក់ម្នាក់គេចង់ឲ្យជាមួយគេហើយបាក់បាក់នេះទៅហើយខ្ញុំសម្រេចចិត្តថាមិនចង់បង្កើតកូនឲ្យគ្រួសារទេពួកលោកទេខ្ញុំមិនឲ្យគ្រួសារទេពួកលោកបាត់ពូនិយាយហើយត្រូវតែធ្វើបាន ស្ដាច់ហ៎អឺមិនបានទេណែឈប់មកយ៉ាងមិនអាចបានទេឈប់ជំរាបឈប់ណែព្រះអង្គស្រាប់តែធ្លាក់ភ្លៀងពិតជាប្រដោដល់ល្អដែលទេវតាថែរក្សាមហាថាងយើងហើយមែនហើយមែនហើយលោកម្ចាស់វ៉ាននិយាយត្រូវណាស់ នេះគឺជាសំណាងដែលព្រះអង្គសូមមកឲ្យដល់ប្រជារាមហាថាមយើងសូមថ្វាយព្រះពរព្រះអង្គមានប្រជជនមើលឆ្នាំមើលឆ្នាំមើលឆ្នាំព្រះអង្គស្រាប់តែធ្លាក់ភ្លៀងមកគឺមិនអាចចុះពីលើភ្នំបានយល់ល្អខ្ញុំម្ចាស់បញ្ជាឲ្យដូនជារៀបចំបន្ទប់ថ្វាយព្រះអង្គគង់នៅក្នុងវិហារមួយយប់សិនមេធ្នាក់ក្រុមអង្គគឺជាព្រមលិខិតក៏ល្អដែរយប់នេះយើងគឺស្ថិតនៅក្នុងព្រះវិហារកាន់ជាតិគ្រប់យ៉ាងរំខានដល់ដូនជាហាំងមិនហ៊ានទេមិនហ៊ានទេព្រះអង្គសូមជា ខ្ញុំជួយបានភ្លាមសូមអញ្ជើញមេតបអឺយ៉ាងម៉េចការយាមកម្មនៅវិហារគឺប្រគល់ឲ្យអ្នកទាំងពីរយាមកម្មតែទាំងម្ដងទទួលបញ្ជាបញ្ជាការអស់ការពីអូការពីអូវាស្អីនេះវាស្អីក្រាបទៅព្រះអង្គមួយនេះមានកលន់ធ្វើឲ្យសេះភ័យមានសេះប្រមាណក្បាលរត់ទៅខាងក្រៅវិហារមិនស្មានថាសេះមិនបាននេះរត់ភាសាធំសោះខ្ញុំជាក្រាបធំធ្វើឲ្យព្រះអង្គភ័យមិនមែនពួកឯងអាចទទួលកំហុសបានទៀត នរណាអាចទៅក្រាបផ្សេងនេះបានឲ្យឆាប់ឡើងទៅអូក្រាបផ្សេងនេះទៅលោកម្ចាស់ខ្ញុំអាចទៅបានឲ្យឆាប់ឡើងឲ្យឆាប់ឡើងរូបរាងសង្ហានឹងមិនដូចជាមនុស្សអាយុខ្លីទេ ខ្ញុំនឹងចេញមកទៀតអង្គនេះទៅយកទៅចុះយ៉ាងមិនដែរខ្ញុំនិយាយហើយលោកនេះគេគ្មានរឿងអ្វីតែគាត់ខ្លាចខ្ញុំធ្វើមិនបាននោះទេខ្ញុំខ្លាចខ្ញុំអស់ចាជាងគេអូនិយាយប្រតិបត្តិតែខ្លួនឯងទៅចុះព្រះអង្គគួរតែយើងទៅសម្រាប់ហើយនៅទីនេះភ្លៀងច្រើនណាស់ទៅសម្រាប់ឲ្យឆាប់កាន់តែល្អ មេនេះសុខសប្បាយណាស់ទេសូមថ្វាយបង្គំព្រះអង្គសូមឲ្យព្រះអង្គមានប្រយោជន៍មិនឆ្នាំមិនឆ្នាំឆាប់ក្រាបឡើងបានរវាងពួកយើងចាំឲ្យគូសំធ្វើស្អីទៅយ៉ាងណាព្រះអង្គជាស្ដេចខ្ញុំម្ចាស់មិនអាចឃើញពីឋានៈរបស់ខ្លួនឯងបានមេនេះហើយនេះក៏នឹងនិយាយបែបនេះអញ្ចឹងអ្វីត្បិតតែពួកយើងខានជួបគ្នាច្រើនឆ្នាំតែក្នុងចិត្តយើងនៅតែមានគ្នាដដែលនាង មិនខុសទេឆ្នាំនោះគឺយើងធ្វើឲ្យនាងអស់សង្ឃឹមនោះគ្រាន់តែជាកំណត់របស់ព្រះអង្គតែប៉ុណ្ណោះខ្ញុំម្ចាស់សំសាយនៅទីនេះយកប្រពន្ធព្រះធម៌ជាគ្នាកំដរបំពេញរឿងគ្រប់យ៉ាងក្នុងលោកីសម្រាប់អង្គគ្រប់អង្គឯងផងឬមួយក៏នាងពិតជាបំភ្លេចជាងពិតមែនបន្តង់ជក់នេះចាប់តាំងពីនាងចេញពីរាជវាំងមកយើងដាក់ជាប់ខ្លួនរហូតគឺព្រោះតែចង់រំលឹកខ្លួនឯង គង់មានថ្ងៃមួយយើងត្រូវទទួលនាងទៅរាជវាំងវិញពួកយើងមិនបាច់គ្នាទៀតនោះទេ សម្លឹងមើលទៅចិញ្ចៀននិងរលឹកគ្នាស្រពំសពងព្រោះបាយពីបងគ្មានសម្បត្តិតែស្រក់ទឹកភ្នែកបាត់ប្រអប់យកថ្មចេញមកយកច្រៃហើយខ្ញុំមិនចាស់តែចំណងកំពីថយទៀតសូមព្រះអង្គយើងតែបន្តវិញទៅមិននាងហេតុអីក៏នាងចង់ធ្វើបែបនេះអញ្ចឹងក្នុងមាត់នាងនិយាយថាមិននឹកយើងតែកំណាប់នេះប្រាប់យើងថាការពិតមិនមែនបែបនេះទេ Giờ mình chưa tin Giờ mình chưa được biết ta nên dạy mình như đi Giờ mình chưa thả Nếu mà phải chưa được tin Lọ Thằng này này Bà nên mà nhị tiếp bệnh tin Chẳng Dân cứ mình tay vào nhau tin 泪落下，无奈花飞满天，恨不过天涯，痛到最后让人眷恋，又让人害怕。心躲在冷冷夜风中，感受天与地的落差，不愿做水中的落花，别让谁再被谁牵挂。岁月带不走，是满身的伤疤。 不想做做感情的的的落落花，花，别别让让心心爱恨里挣扎。明天天谁谁会浪迹涯？愿水中为谁谁牵挂。明天天的心又浪迹你。